មែនពិសិដ្ឋព្រះអង្គកណែមានសំណួរតើធ្វើដូចម្ដេចឲ្យចិត្តស្ងប់កុំគិតច្រើនបើឲ្យចិត្តឈប់គិតទោះតែស្លាប់សម្រាប់ជាតិនឹងពូតួនាទីចិត្តអត្តរបស់វាប្រែតែគិតមកពីចន្ទៈធាតធាតដើមរបស់ចិត្តហ្នឹងគឺចន្ទៈប្រែតែគិតហើយមិនឲ្យចិត្តគិតឲ្យចិត្តធ្វើអីមានតែស្លាប់ ហ្នឹងសួរតែអ្នកនិយាយធនហ្នឹងគិតអត់គិតបើមិនគិតបានអីមកនិយាយឃើញទេពីព្រោះធម្មជាតិចិត្តគឺគិតមិនឲ្យចិត្តគិតមិនបានទេហើយយើងបន្ថែម ពីការខ្វល់លើអាចិតគិតច្រើន គឺចង់ឲ្យចិត្តឈប់គិតអាហ្នឹងបន្ថែមកង្វល់មួយទៀតអញ្ចឹងហើយបានជាមានមនុស្សច្រើនណាស់ គិតខុសទៅក៏ទៅសបាយឯនេះឯនោះទៅទៅប្រឡប់ទៅទៅលេងឯនេះលេងឯនោះទៅផឹកស្រាទៅពោះចិត្តវាគិតច្រើនពេកវាខ្វល់ពេកមានធ្វើម៉េចកុំឲ្យវាគិតមានប្រឡប់បើចិត្តមិនឲ្យគិតចឹងស្វឹងខាងឡប់ហ្នឹងមានឡប់ទុកអីឡប់ចិត្តហ្នឹងពេលចិត្តវាឡប់ទៅវាមិនបានគិតរឿងហ្នឹងទៀតតាមពិតវាមិនមែនឈប់គិតទេមកពីវាឡប់វាស្វឹងនោះចឹងទៅវាឡប់មកពេលស្វាងមកវិញរឿងទាំងអស់មកវិញទាំងអស់ តែមិនមែនទៅណាវារឿងនៅនឹងអស់វាចិត្តនៅប្រកាន់វានៅតែគិតដដែលឲ្យបែរមករោធោវិញអត់ចង់រៀនពីសភាវៈទេចង់ទៅអង្គុយហើយឲ្យស្ងប់ឲ្យឈប់គិតតែហ្មងឲ្យដូចដុំថ្មតែហ្មងអង្គុយវាស្ងប់មែនហើយបើគេដកទូរស័ព្ទអស់ហើយគេមិនឲ្យនិយាយគ្នាផងគេឲ្យមើលតែចិត្តនឹងមកពេលនឹងចឹងទៅវាអាចស្ងប់មកពេលនឹងចឹងទៅ ដល់មកវិញរឿងជាពាក់លុយគេមានតែរឿងសមាធិនឹងរួចលុយគេណាវាត្រូវតែខ្វល់មកវិញចឹងហើយណាចិត្តដោយអត្តគិតមិនឲ្យចិត្តគិតមិនដឹងឲ្យចិត្តធ្វើអីទេចឹងណាចិត្តដោយអត្តគិតមិនឲ្យចិត្តគិតមិនដឹងឲ្យគិតធ្វើអីទេក៏ប៉ុន្តែ មានចង្កូតរបស់វាចឹងណាមានចង្កូត របស់វាគឺបញ្ញា មានខ្សែចន្ទោរបស់វាគឺសតិសម្រាប់តម្រង់វាឲ្យវាគិតទៅក្នុងរឿងដែល possible ចិត្តដែលយើងថាគិតច្រើនគិតច្រើនហ្នឹងគឺយើងគិតរឿងដែលមិនអាចទៅរួចអាហ្នឹងឯងដែលនិយមន័យថាចិត្តគិតគិតច្រើនគិតច្រើនហ្នឹងគឺគិតរឿងដែលមិនអាចទៅរួចក៏គិតដែរក៏ប៉ុន្តែបើមានសតិនិងសម្បជញ្ញៈគ្រប់គ្រងចិត្តចិត្តហ្នឹងវាគិតត្រឹមរឿងដែលវាទៅរួច វាលែងអស់កម្លាំងហើយ ចិត្តហ្នឹងគឺវាមានកម្លាំងជួយវា មានសទ្ធាពលៈមានពលៈពលៈល្អល្អមកជួយវាវាវាឡើងខ្សោយវាឡើងហត់ហ្នឹងសទ្ធាពលៈជឿត្រូវវាអត់ខុសហើយមានវិរិយៈពលៈការព្យាយាមហ្នឹងក៏ខ្លាំងត្រូវទៀតត្រូវហើយខ្លាំងទៀតមានសតិពលៈកម្លាំងគឺសតិហ្នឹងខ្លាំងហើយត្រូវទៀត សមាធិពលៈការតម្កល់ចិត្តនឹងត្រូវហ្នឹងក៏វាត្រឹមត្រូវទៀតដូច្នេះចិត្តហ្នឹងវាលែងអស់កម្លាំងហើយចង់គិតប្រមាណក៏មិនត្អូញថាហត់ដែរព្រោះអីវាមានធម៌ពលនៅពេលដែលវាមានធម៌ពលធាតពិតវានៅតែគិតហើយវាខ្លាំងជាងមុនទៀតតែអត់មានអារម្មណ៍ថាអស់កម្លាំងទេ ចឹងមិនបានគិតទៅវាចេះតែអស់កម្លាំងហើយគិតទៅចេះតែកើត stress គិតទៅវាចេះតែធុញគឺគិតភាកច្រើន ទៅលើរឿងដែលមិនអាចទៅរួចចុះបើអញ្ចេះមិនទៅចុះបើអញ្ចោះមិនទៅអានោះហើយវាអត់ពិតវាអត់ពិតអញ្ចឹងចិត្តវាធ្វើការច្រើនពេកហើយធ្វើ ទៅលើរឿងដែលមិនអាចទៅរួចអញ្ចឹងធ្វើរឿងដែលមិនអាចទៅរួចអញ្ចឹងបានជានៅក្នុង ការតាមដិតតាមដានចិត្តដ៏ល្អបំផុតដែលព្រះបរមគ្រូត្រាស់នៅក្នុងផតេករតសោតនោះអតីតាធម្មេជាធัวកន្លងទៅហើយ never come back អត់ដែលត្រឡប់មកវិញទេឃើញទេព្រះអង្គបញ្ជាក់ចឹងថាមិនដែលមកវិញទេអានោះអនាគតជាធัวមិនតាន់មកដល់ពាក្យធัวមិនតាន់មកដល់គឺគ្រប់យ៉ាងមិនមែនតែរឿងធัวធัวដូចក៏ពីរអីទេគឺថាគ្រប់យ៉ាងនៅក្នុងអនាគតដែលមិនតាន់កើតហ្នឹងបខំមិនក៏វាអត់មកដែរហ្នឹង 1នាទីទៀត1ម៉ោងទៀតមហាសិទ្ធិក៏មិនបខំឲ្យវាមកដល់លឿនដែរអត់ទេដល់ពេលវេលាបានវាកាត់ឡើងតែអ្វីដែលដែលនៅក្នុង កណ្ដាប់ដៃរបស់អ្នកដែលអ្នកដែលអ្នកអាចសង្កេតវាបានដែលអ្នកអាចពិសោធន៍បាន គឺអ្វីដែលកំពុងប្រកាស ឥឡូវនឹងឯងអ្វីដែលកំពុង តែមកដល់ឥឡូវនឹងឯងឃើញរូបកំពុងប្រកាសសំឡេងកំពុងប្រកាសនេះគឺជាអារម្មណ៍របស់សតិប្បដ្ឋានវិបស្សនា ដែលសតិប្បដ្ឋានវិបស្សនានោះ អាចពិសោធន៍បាន តែរឿងដែលកំពុងប្រកាសប៉ុណ្ណោះសតិប្បដ្ឋានវិបស្សនាមិនអាច ពិសោធន៍រឿងអតីតកាលទេมันអាចពិសោធន៍រឿងអនាគតទេ គឺអាចពិសោធន៍បាន តែរឿងដែល កំពុង ប្រកបប៉ុណ្ណោះឥឡូវមិនបាច់និយាយពីរឿងសតិដែលទៅដឹងធัวគ្រប់យ៉ាងនឹងទេនិយាយតែអណ្ដាតយើងណាដឹងរសជាតិ តើអណ្ដាតយើងដឹងរសជាតិដែលច្បាស់ឥឡូវហ្នឹងពេលណាមានតែពេលហ្នឹងដែលយើងភ្លក់ឥឡូវហ្នឹងបានដឹងចាំព្រឹកមិញប្រៃសាបហ្នឹងអាហ្នឹងទៅបាត់ហើយមិនមែនកំពុងដឹងទេចុះសម្លថ្ងៃស្អែកអណ្ដាតដឹងបានទេថាអត់ដឹងដែរពូមិនតន់មកដល់ឃើញទេភ្នែកក៏ចឹងតើភ្នែកកំពុងឃើញរបស់អីគឺរបស់ដែលនៅពីមុខឥឡូវហ្នឹងដែលមានពលឺផងហើយយើងមើលផង ហ្នឹងហើយហ៎អ្នកទាំងអស់គ្នាកំពុងមើលអាត្មាតើកំពុងឃើញអាត្មានិយាយឥឡូវហ្នឹងឬក៏ឃើញអាត្មានិយាយពីថ្ងៃមុនមិនមែនថ្ងៃមុនទេតើកំពុងឃើញអាត្មាឥឡូវហ្នឹងឬក៏កាលពីទៅទៅចាប់ដើមឥឡូវហ្នឹងទៀតចុះនាទីក្រោយអាត្មាធ្វើមុខមិនដឹងទេមិនអាចដឹងបាន ចឹងរឿងដែលកំពុងប្រកបដែលជាអារម្មណ៍របស់សតិរលឹកបានគឺឥឡូវហ្នឹងពេលហ្នឹងបច្ចុប្បន្នហ្នឹងឃើញទេកាលណាចិត្តព្រមអនុលោមទៅតាមសតិបញ្ញា focus ផ្ដោតទៅលើរឿងបច្ចុប្បន្នអ្នកនឹងបន្ថយទម្ងន់អស់ពីបាត់ទម្ងន់ទម្ងន់អតីតកាលទម្ងន់អនាគតឃើញទេ ពីព្រោះរឿងអតីតកាលធ្ងន់ណាស់នឹកទៅសោកស្ដាយសោកសំរេងអីញ៉ៃញ៉ៃកកកក្តីនឹងសិតតែរឿងធ្ងន់ទាំងអស់បើវាទៅបាត់ហើយវាមានមកនៅណាវាទៅហើយធម្មជាតិទាំងអស់នឹងវាទៅហើយក៏ប៉ុន្តែឧបាទានប្រកាន់ចាប់ទុកអេខ្ញុំចង់បំភ្លេចដែរតែបំភ្លេចមិនបាន អីតើឲ្យភ្លេចមិនខ្មាលើកហើយថា ចិត្តដោយអត្ថាគិតក៏ប៉ុន្តែត្រូវដឹងថា ចិត្តដឹងអារម្មណ៍ម្ដងបានតែមួយទេអញ្ចឹងដែលយកសតិសម្បជញ្ញៈយកមកដឹកនាំចិត្តដែលជាខ្សែចន្ទោលរបស់ចិត្តគឺត្រូវផ្ដោតឲ្យចិត្តនោះគិតរឿងអីដូចគ្នានឹងទឹកស្ទឹងដែលហូរមកអញ្ចឹងជាការល្ងងណាស់ដែលទៅទប់ទឹកស្ទឹងមិនឲ្យហូរក៏ប៉ុន្តែអ្នកឆ្លាត គេមិនមែនឈប់ឲ្យទឹកហូរទេក៏ប៉ុន្តែគេឲ្យទឹកហូរទៅតាមអ្វីដែលគេចង់បានគេធ្វើហុងទឹកទៅធ្វើហុងទឹកទៅឲ្យទឹកវាឡើងទៅគេជីកបន្លាយទៅអានឹងគេថាមួយដែលព្រះបរមគ្រូព្រះអង្គត្រាស់ជាមួយនឹងបណ្ឌិតសាមណេរក៏ចង់ដែរថាជាងពុតព្រួញតែងពុតព្រួញទៅតាមគេចង់ណាដើមដើមរស័យអីចឹងមក នៅទាំងមូលទាំងមូលក៏ប៉ុន្តែគេចាំងចាំងចាំងចាំងចាំងទៅតាមអ្វីដែលគេគេចង់បាន ទៅជាព្រួញអញ្ចឹងទៅអឺជាងធ្វើរត់ធ្វើកង់ហ្នឹងតែងតែធ្វើខ្នងកង់អញ្ចឹងទៅហើយដោយឡែកអ្នកតាមដានចិត្តតែងសង្កេតពិនិត្យចិត្តតែងពុតចិត្តឲ្យត្រង់ដូចគ្នាដែរ អញ្ចឹងមិនមែនទុកចិត្តទេណាមើលគ្រប់គាថារបស់ពុទ្ធដែលព្រះអង្គបរៀនមកអត់មានកន្លែងណា ហាមចិត្តកុំឲ្យគិតណូពាក្យថាទូនមានយើងដឹងហើយថាដូចកូនអញ្ចឹងមិនមែនទៅវាយសម្លាប់ទេ ពាក្យថាទូនមានកូន ក្រន់តែពួតកូនកុំឲ្យ ខូចមកប្រព្រឹត្តល្អប៉ិនត្រួតសួរថានៅមានសកម្មភាពទេនៅបើបើអត់ឲ្យមានសកម្មភាពដល់ដាក់មកប៉ាំងឲ្យងាប់បដ ாய் អាហ្នឹងក៏ឈប់ធ្វើអាក្រក់ដែរ ក៏ប៉ុន្តែនោះមិនមែនជាបំណងទេណាអញ្ចឹងកូនពាក្យថាទូនមានកូនណាមិនមែនទៅដាក់មកបថៅឲ្យងាប់ទេណាទៅបញ្ញាក់ទៅរំលឹកទទួលមានពន្យល់ហេតុផលគ្រាន់តែឲ្យកូននឹងងាក ពីផ្លូវអាក្រក់មកផ្លូវល្អចិត្តដូចគ្នាគ្រាន់តែឲ្យវាងាកពីអាផ្លូវដែលគិតដែលដែលធ្ងន់ ដែលវាសិតតែរឿង impossible ណាឲ្យវាមកគិត នៅក្នុងរឿង possible នៅក្នុងរឿងដែលអាចទៅរួចអញ្ចឹងវាឡើងធ្ងន់ហើយហ្នឹងហើយដូចអានិយាយចឹងអាពីមុន ធ្ងន់និយាយធ្ងន់និយាយទៅខឹងផងអីផងដោយសារអីដោយសារជាចង់កែគេពេកកម្លាំងយើងប៉ុណ្ណឹងហើយយើងចង់បានហួសហ្នឹងទៅវារួចចឹងវាបានតែខ្វល់ចិត្ត បែរមកមើលព្រះបរមគ្រូព្រះអង្គប្រោះបានតែអ្នកមានឧបនិស្ស័យហីប្រហែលព្រះ ប្រោះបានតែអ្នកមានឧបនិស្ស័យអញនោះបានប្រពន្ធស្អីនឹងប្រពុតនោះបានរោមជើងព្រះអង្គមួយផងមកខឹងមកអន់ចិត្តស្អីណាជួយបានបណ្ណាយកបណ្ដឹងទៅឃើញធូរហ៎ប៉ិនសួរតែឈប់ធ្វើទេធ្វើនៅតែធ្វើនៅតែនិយាយចឹកប៉ិនសួរថាចិត្តនឹង ហត់ដូចមុនទេថាអត់ហត់ទេណានិយាយអត់ហត់ទេ និយាយហើយឈឺក្បាលមុំមុំនិយាយទៅបាត់ឈឺទៀតនិយាយទៅវាកើតសមាធិល្អព្រោះចិត្តរបស់យើងវាអត់ទៅគិតអីផ្ដេសផ្ដាស់ក្រៅពីពិចារណា នៅ ពាក្យសម្ដីដែលត្រូវចែករំលែកទៅអ្នកស្ដាប់ឃើញណាចឹងកុំឲ្យចិត្តឈប់គិតអីត្រូវបង្រៀនចិត្តឲ្យឆ្លាតចឹងណាគិតត្រឹមរឿងដែលអាចទៅរួច ដោយការចម្រើនបញ្ញានឹងតែម្ដងអឺរដ្ឋាសិនព្រះអង្គគ្រូតើរៀនធម៌អ្វីដើម្បី ដឹងចិត្តអ្នកដតីចំពោះអាត្មារាល់ថ្ងៃអាត្មាអត់រៀនដើម្បីដឹងចិត្តអ្នកដតីផងអាត្មារៀនដើម្បីដឹងចិត្តខ្លួនឯងអញ្ចឹងមិនឆ្លើយទេក៏ប៉ុន្តែជាសំណូមពររបស់អាត្មា រៀនដើម្បីដឹងចិត្តខ្លួនឯងវិញទៅអញ្ចឹងណាព្រោះចិត្តខ្លួនឯងតាមដានមិនទាំងតន់ផងហើយយើងចង់ទៅតាមតាមដានចិត្តគេនោះវា impossible ទៀតហ្នឹងឃើញទេគឺជារឿងដែលហួសវិស័យទៀតដល់ហើយស្មានអូអញស្មានតែអញ្ចេះវាអញ្ចោះសោះស្មានតែអញ្ចោះវាអញ្ចេះសោះអារឿងគេហើយគេហ្នឹងវាមិនមែនអរិយបុគ្គលទៅទៀតបឋិជនហ្នឹង ហើយជាថាអញស្មានដល់ល្អដឹងអីក៏លិខិអាកំណត់ហ្នឹងស្មានឡើយមានហ្មងឥឡូវតិចទៅលឺអ្នកនេះពីមុនលឺថាល្អក្រោយមកវាអញ្ចេះអញ្ចេះអញ្ចេះអត់ឆ្ងល់យល់ធัวច្បាស់ទៅអត់ឆ្ងល់ពុទ្ធជនព្រះអង្គហៅចំពោះអ្នកដែលមានកិលេសកិលេសគ្រប់ទាំងអស់នៅទាំងអស់កាលណាក៏ខ្សែគប់ត្រូវទៅក៏ធ្វើល្អទៅខ្សែគប់ខុសទៅក៏ធ្វើអាក្រក់ទៅ ករណីនៅក្នុងធាតមនុស្សវាមានធាតល្អច្រើនធាតល្អតិចប៉ុណ្ណឹងទេពុទ្ធជននោះគ្មានតែធាតល្អតែមួយមុខទេក្នុងពុទ្ធជនហ្នឹងដោយសារតែមានកិលេសហើយតួកិលេសនឹងឯងជាធាតអាក្រក់នោះយើងត្រូវយល់ច្បាស់អាទៅនោះណាហ្នឹងមិនបាច់ភ្ញាក់ផ្អើលពេកទេអញស្មានតែល្អអញ្ចឹងសោះតែឥឡូវយើងសួរថាអរិយបុគ្គលឬពុទ្ធជនបារីបុគ្គលធ្វើខូចធ្វើខុសអាហ្នឹងគួរតែឆ្ងល់ហី ប្រហែលអរិយបុគ្គលហើយកាត់ពូជមិឆាទិដ្ឋិអស់ហើយស្រាប់តែនៅធ្វើខុសចឹងទៀតតែបើបុថុជនណាពពុទ្ធបច្ចៈច្បាស់ណាសូមបីព្រះបរមពោធិសត្វសម្រាប់ឈានសម្រាប់អីហើយគង់តែថ្ងៃផ្លាត់ព្រោះអីពីព្រោះបុគ្គលព្រះអង្គចែកដាច់អីតានិយតបុគ្គលនិង អនិយតបុគ្គលរាល់ពធជនឈ្មោះថាអនិច្ចតបុគ្គលមិនប្រកបទេណាមិនប្រកបទេ រួចនៅលើស្នួរឡើយទៅកលាច់តន្តិចធ្លាក់មិនមែនទៅដល់កន្លែងនឹងថឹងឡើយទេអ្នកដល់កន្លែងនឹងថឹងតអ្នកដល់និព្វានហ្មងឃើញច្បាស់នៅព្រះនិព្វានដោយអរិយមគ្គហ្មងអាហ្នឹងលែងផ្លាត់ហើយលែងផ្លាត់ហ្មងពុទ្ធជននេះនៅផ្លាត់ព្រះបរមពោធិសត្វហ្នឹងក៏នៅតែផ្លាត់ដែរជាងបានមានពេលខ្លះព្រះអង្គអត់បន្ទោសសត្វលោកទេ តែមិនមែនជាការអនុគ្រោះ អឺតែមិនមែនជាការគ្រប់គ្រងឲ្យសត្វលោកធ្វើអាក្រក់នោះទេឧទាហរណ៍ដូចពិខុមួយដែលលោកស្រឡាញ់ស្រីយើងបើលើតែលោកស្រឡាញ់ស្រីអីមិនដឹងបចោងាប់មិនទេព្រះសម្មាសម្ពុទ្ធហៅមកហៅមកលើណែឯងស្រឡាញ់គេមែនទេណែឯងជាប់ចិត្តនឹងគេមែនទេសួរអញ្ចឹងថាក្រាបទូព្រះអង្គមែន ស្រឡាញ់គេមែនអបសុកចង់ទៅសឹកឡើងបាយបញ្ចូលខ្លះសាច់ឡើងលឿងកើតលឿងទៅទៀតវិធីសាស្ត្ររបស់ព្រះអង្គមានគ្រប់រសជាតិមានពេលខ្លះកាចក៏មានស្លូតក៏មាននិយាយរួមទៅគរុកុសលពេញបឹបហ្មងព្រះសម្មាសម្ពុទ្ធនឹងអង្គអត់បន្ទោសបើយើងកើតមើលបួសតងោលបួសទៅស្អីបើចិត្តនៅស្រឡាញ់ស្រីអញ្ចឹងបើមិនចឹងឥឡូវពុទ្ធអត់ថាទេ ព្រះអង្គឃើញអារោគក្នុងចិត្តហ្នឹងមិនចឹងអារោគហ្នឹងទៅវាប្រកាច់មកលោកប្រសក់ស្អីតែវានៅក្នុងចិត្តវាដល់ពេលវាកើតឡើងវាកើតហើយអាហ្នឹងមានស្អីចម្លែកបានព្រះអង្គលួងយ៉ែព្រះអង្គថាអើយវាគ្មានអីចម្លែកទេវិខអើយទៅនិយាយអីវិខឯងហ្នឹងបនបារមីប្រមាណកັບសូមបីមហាបរោះសន្សំបនសន្សំកុសលរហូតបានឈាន រាប់អសង្ខ័យកាប់នៅតែចាញ់ដៃកិលេសរាប់អីពិខុឯងទៅចាប់ផ្ដើមសំគុណធម៌ប៉ុណ្ណឹងអីចុះព្រះអង្គធ្លាប់ចាញ់ចឹងដែរថាធ្លាប់កាលតថាគតជាតិមួយនោះអានឹងបារមីនឹង4អសង្ខ័យលះបងទ្រពសម្បត្តិអស់អាលិញចេញពីផ្ទះទៅអត់មានយោអីមរៈមរាវទៅទៅបួសជាតបោះ ចម្រើនឈាននៅក្នុងព្រៃរហូតដល់ឈ្នះអាកាមវិតកៈជាបាតវិតកៈដែល ផ្នែកគ្រប់គ្រៀតនឹងឈានកើតឡើងរហូត ស្រាលខ្លួនហោះរួចទៀតហ៎រហូតដល់ស្ដេចក្រុងពរាណសីជ្រះថ្លានិមន្តមកទទួលចង្ហាន់រាល់ថ្ងៃប៉ុន្តែនៅព្រៃយូរទៅវាឡើងឃើញស្រីស្អាតនោះហ្នឹងនៅទាំងព្រៃមិនដែលឃើញ នារីស្រស់ស្អាតអីទៀតទៅវាំងក៏ឃើញគេស្លៀកត្រឹមត្រូវដែរមកជួបតបោះថ្ងៃមួយនាងមុតុលក្ខណានឹងនៅលើតីប្រាសាទហើយតបោះស្លៀកស្លឹកឈើសម្បកឈើជាសម្លៀកបំពាក់ហោះមកតាមអាកាសឬសូខ្យល់បក់ភ្លិបផ្លាប់ភ្លិបផ្លាប់ចឹងទៅនាងនោះថាអូលោកម្ចាស់មកលោកម្ចាស់មកស្ទុះស្ទុះទៅវាលបោតអា សម្ពុត10ហ្នឹងក៏ឃើញរាងកាយនាងហ្នឹងវាស្អាតនោះរាគៈកើតឡើង មានហោះរួយទៀតឯណាឃើញទេនឹងតបព្រះបរមពុរិស័ទពេលតែព្រះបរមពុរិស័ទគឺអតីតជាតិរបស់ពុទ្ធហ្នឹងណាតែព្រះអង្គថាកាលនោះណាលះបង់ដល់ប៉ុណ្ណឹងណាទ្រព្យសម្បត្តិសំបីមរៈមរៀលលះឲ្យគេអស់ហើយទៅបួសនៅទាំងព្រៃទេរហូតដល់បានឈានទៀតគង់តែចាញ់ដៃគេលេះទៅរាប់អីវិខឯងប៉ុណ្ណឹង ឃើញទេមានពេលខ្លះយើងមិនចេះតែជេរបចោទៅរហូតទេយើងត្រូវយល់ថាកិលេសហ្នឹងវាធ្វើបាបសត្វលោកចឹងតែកុំយល់ច្រឡំថាជាការគ្រប់គ្រងមែនទេព្រះសម្មាសម្ពុទ្ធនិយាយអញ្ចឹងចុងក្រោយ ដើម្បីអីដើម្បី ដាស់តឿនភិក្ខុហ្នឹងថាកុំមើលងាយកិលេសចឹងណាភិក្ខុនោះស្ដាប់រឿងហ្នឹងហើយលោកស្លុតចិត្តណាលោកថាគិតទៅណោះកិលេសនេះខ្លាំងណាសំបី ដិត្តកាលរបស់មហាគ្រូអញនេះក៏ធ្លាប់តែចាញ់បោកវាដែរអញ្ចឹងបើមិនប្រយ័ត្នបានទេលោកក៏មានសតិឡើងវិញទៅក៏ខំប្រព្រឹត្តបដិបត្តិទៅក៏សម្រេចមគ្គផលទៅឃើញទេបើយើងឥឡូវវាគ្មានតែចេះអប់រំគ្នាអីទេឲ្យតែឃើញខុសចេះតែមួយមុខគត់គឺជេរបចោនឹងទៅមកគ្មានទៅរកផ្លូវឲ្យគ្នារួចពីលងកិលេសហ្នឹងទេអត់ទេ មិនដូចដូចស្ដេចកាលនោះអាត្មាបញ្ចប់រឿងនឹងបន្តិចស្ដេចហ្នឹងបើយើងចិត្តធម្មតាអីមិនដឹងថាយកទោសមិនទេបើបើទៅស្រឡាញ់ប្រពន្ធស្ដេចចឹងនាងមុទុលក្ខណៈហ្នឹងប្រពន្ធស្ដេចដល់ពេលតបោះហ្នឹងបានបាយបានចង្ហាន់ទៅអត់ឆានអត់អីទេវាកោតទុកស្រឡាញ់នាងហ្នឹងស្រឡាញ់វាបាក់និយាយ ខានស្រឡាញ់ស្រីយូរហើយទៅធ្លាក់ខ្លួនស្រឡាញ់ស្រីម្ដងស្រឡាញ់ចំប្រពន្ធស្ដាច់អញទៅនិយាយមិនទេនិយាយមិនស្រួលដាច់ក្បាលឡូវធួកលែងប្រព្រឹត្តអីកលែងប្រព្រឹត្តបាយប្អូនពេញតាកតោអត់អីស្ដាច់នឹងសួរលោកម្ចាស់កើតអីលោកម្ចាស់កើតអីអឺបាក់និយាយណាស់មហារាជ ប្រាប់មកចង់បានអីចង់មែនហ្នឹងចង់អីបាក់និយាយណារឿងអីមិនប្របាកបើចង់បានប្រពន្ធគេអញ្ចឹងបាទឥឡូវលោកម្ចាស់និយាយមកកណាអត់មានយកទុកយកទោសអីទេចង់បានស្អីប្រាប់មកតើយើងចង់បានប្រពន្ធរបស់ព្រះអង្គហ្នឹងមហេសីរបស់ព្រះអង្គហ្នឹងស្ដេចតើហើយរឿងប៉ុណ្ណឹងសោះទៅដេកកើតទុកអត់បាយអញ្ចឹងមានទៅមានបញ្ហាអីណាអត់មានបញ្ហាអីទេរឿងប៉ុណ្ណឹង ចង់បានថ្ងៃហ្នឹងឲ្យតែថ្ងៃនោះប៉ុន្តែព្រះរាជានឹងបានប្រាប់នាងមុទុលក្ខណាស្រេចហើយព្រោះស្រឡាញ់គ្នាយល់ចិត្តថ្លើមគ្នាណាថាអូនឯងទៅតាមលោកម្ចាស់ទៅ ហើយដាស់តឿនលោកឲ្យលោក ដឹងខ្លួនមកវិញនាងនោះក៏ទទួលបញ្ជាទៅតែនិយាយនឹងនឹងតិចដល់ទៅឲ្យតែប្រពន្ធទៅមានឲ្យលុយឲ្យកាក់ឲ្យមាសឲ្យប្រាក់ឯណាហើយតែបងទៅបួសទៅខ្លួនឲ្យស្រុកឆ្ងាយទៀតមកនឹង ហើយដល់ពេលទៅមិនដឹងទៅឯណានាងមុទុលក្ខណៈថាយើងទៅណាអីអត់ដឹងទៅណាអត់ផ្ទះអត់សុបាយអីផងអញ្ចឹងបានប្រើឲ្យទៅសុំស្ដាច់មកសុំស្ដាច់ស្ដាច់ប្រាប់រាជអាមាត្យឯងចឹងអស់ឡាផ្ទះណាដែលលខោកលខៈអត់មានដំបូលអត់មានជាងឲ្យទៅឲ្យផ្ទះលខោកលខៈអត់ដំបូលអត់ជាងណា ដល់ទៅដល់វាអត់ក្រេអត់អត់អញ្ចឹងអត់អីហ្នឹងនាងនឹងប្រើរហូតប្រើមិនតែម្ដងឲ្យគ្រប់ទេខ្វះអញ្ចឹងឲ្យទៅរੂអញ្ចឹងខ្វះដបូលឲ្យទៅរੂដបូលខ្វះក្រេឲ្យទៅរੂក្រេហើយគ្មានទៅរੂឯណាកើតទៅរត់សុំទៅស្ដាច់នឹងស្ដាច់នឹងឲ្យរហូតម្ដងឲ្យនេះម្ដងឲ្យនោះខ្វះពីងទឹកក៏ទៅតាំងពីព្រឹកតាំងពីថ្ងៃត្រង់រហូតដល់ល្ងាចនឹងលហេមលហាមដើរទៅដើរមកដើរទៅដើរមកលំបែកញើសលខាអស់មានរួចឯណា ចិត្តវាស្រឡាញ់គេនោះកិលេសវាកើតនោះឃើញទេអឺដល់ចឹងទម្រាំតបានក្រេបានអីគិតថាបានស្និទ្ធស្នាលឡើងលើក្រេទៅគិតថាបានស្និទ្ធស្នាលជាមួយនាងឯងអង្គុយទល់មុខគ្នាទៅអឺនាងហ្នឹងក៏អង្គុយទល់មុខតបោះហ្នឹងយកយកក្បាលទៅទល់ក្បាលតបោះចឹងចាប់ងរួនស្មាជាតបោះអើយតបោះ អើយតបោះអាមិនមកលហេមលហាមអញ្ចឹងគុណធម៌ពីមុនតណាអស់ទៅហ៎ស្រែកដាស់អញ្ចឹងណារុនស្មាឯនោះលឺនាងនឹងស្រែកផ្ដាំដាស់តឿនអញ្ចឹងក៏នឹកឃើញពិចារណាអញហើយអរគុណណាស់នាង បានរំលឹកយើងព្រោះអញ្ចឹងយើងមិនដឹងធ្លាក់ដល់បាតដាលណាទេ ក៏អត់មានចិត្តប្រតិពត្តអីទៀតទេក៏នាំនាងនឹងទៅថ្វាយព្រះរាជាវិញប្រាប់ថាទូបង្គំអត់មានប៉ះពាល់មហេសីព្រះអង្គទេប៉ុន្តែ ដោយការភ្លើរបស់ទូបង្គំមកពេលសូមព្រះរាជាអភ័យទោសអត់ទៅកំហុសនោះសូមព្រះអង្គទទួលនាងវិញចុះហើយកុំធ្វើបាបនាងអីព្រោះនាងនៅបរិសុទ្ធល្អទេហើយបានព្រះរាជានឹងខាងលោកម្ចាស់ តាមពិតរឿងនឹងក៏យើងជាអ្នកចាត់ចែងដែរដើម្បីដាស់តឿនលោកម្ចាស់នឹងយើងដឹងរួចស្រេចទៅហើយ ថានាងគឺជាមនុស្សស្មោះស្ម័គ្រជាមួយនឹងយើងណាណាប៉ុន្តែលោកម្ចាស់ខ្ញុំកណាបើខ្ញុំកណាមិនទុក ចិត្តលោកម្ចាស់ទេក៏ខ្ញុំកណាមិនបណ្ដោយឲ្យមហេសីទៅជាមួយដែរតែខ្ញុំកណាដឹងថាលោកម្ចាស់គឺជាមនុស្សល្អ គុណធម៌របស់លោកម្ចាស់នេះប្រសិនបើលោកម្ចាស់ដាក់ចិត្តប្រព្រឹត្តសារឡើងវិញមិនយូរឡើយលោកម្ចាស់នឹងធ្វើឲ្យសម្រេចឡើងវិញបានព្រះរាជាដាស់តឿនចឹងទៀតមានណាចម្រើនឈាននៅនោះឧឈានវាធ្លាប់បានស្រាប់នោះក៏សម្រេចឈាននៅពេលនឹងវិញទៅលែងអាល័យទាំងមកវាំងមកអីទៀតលាព្រះរាជាទៅប្រៃហើយមកពៀនរហូតអស់ជីវិតទៅទៅកាន់ព្រំលោកទៅ ឃើញទេអញ្ចឹងបានមនុស្សយើងនៅពេលដែលវាធ្លាក់ខ្លួនអីវាមិនសូវមានអ្នកជួយអញ្ចឹងណាវាមានអ្នកជន់វាសម្បូរណាដូចលហេមលហាមដូចដោយតបោះអីហ្នឹងអញ្ចឹងទៅស្រឡាញ់ប្រពន្ធស្ដាច់អ្នកបួសប៉ុន្តែទៅស្រឡាញ់ប្រពន្ធស្ដាច់អីអញ្ចឹងមើលមនុស្សសាមញ្ញគ្មានចិត្តវិញមិនដឹងជន់មិនដឹងចាប់ដាក់ទោសប្រហារជីវិតទៅក៏មិនដឹងប៉ុន្តែមនុស្សយើងអញ្ចឹងណា ចឹងបានមនុស្សត្រូវមានធัวមនុស្សត្រូវមានអភ័យមនុស្សចេះដាស់តឿនគ្នា ត្រូវការចាំបាច់នោះនៅពេលភ្លើវាវាល្ងឹតហើយមនុស្សតែពេលភ្លើវាល្ងឹតហើយព្រោះគិតអីមិនឃើញទេ វាត្រូវជួយគ្នាទៅវិញទៅមកនឹងឯងហ្នឹងហើយហើយឆ្លោះមក ក្នុងសង្គមយើងវិញឃើញខុសដោយងាយមេណាដាស់តឿនថាអ្នកអើយខ្ញុំក៏ឃើញអ្នកនឹងល្អតាំងពីដើមមក យើងផ្លត់យើងអីមកពេលចឹងទៅបើកែខ្លួនឡើងវិញទៅក៏ល្អដែរជំនឿតែជឿជាក់ថាអ្នកអាចធ្វើបានពាក្យអញ្ចឹងចឹងមិនដែរសូវលឺទេហ្នឹងឲ្យតែឃើញផ្លត់ខអីមើលបំរើឡើងខេលើជេរឯងបែកមេឃលើវាមានអ្នកចន់វាអត់មានអ្នកអ្នកជួយវាអត់មានអ្នកបើកផ្លូវឲ្យដាស់តឿនឲ្យវាងើបឡើងវិញឲ្យវាមិនសូវមានទេសូវមាន ចឹងសរុបមកសំណួរនឹងថារៀនមើលចិត្តខ្លួនឯងឲ្យច្រើនកុំទៅរៀនមើលចិត្តគេណាអាត្មាក៏រៀនមើលមិនឃើញដែរហើយសុធាសុងសួរថាបើប្រសងបួសមួយជីវិតតើពេលលោកអាពាតនរណាជាអ្នកមើលលោក គឺលោក គ្នាលោកនឹងហើយមានរឿងពោតកតតទេសធិរៈជាឧទាហរណ៍ស្រាប់នៅពេលដែលលោកឈឺដំបៅពេញខ្លួន ភិក្ខុដតីរត់ចោលអស់ព្រះអង្គទៅមើលខ្លួនឯងហើយបានព្រះអង្គលើកឡើងថាមនាលភិក្ខុទាំងឡាយបើតថាគតមានអាពាធជំងឺធ្ងន់ដូចភិក្ខុនេះតើអ្នកទាំងឡាយរត់ចោលតថាគតទេតថាគតហ្នឹងគឺព្រះអង្គហៅខ្លួនឯងណាទូបង្គំមិនរត់ចោលព្រះអង្គទេ បានព្រះអង្គផ្ដាំថាមនាលភិក្ខុទាំងឡាយអំណះតទៅ អ្នកណាចង់បំរើតថាគត ចូលធ្វើយ៉ាងនេះចុះគឺអ្នកត្រូវមើលថែចំពោះភិក្ខុអ្នកមានអាពាធអញ្ចឹងអញ្ចឹងបើនៅក្នុងវត្តហ្នឹងភិក្ខុណាមានអាពាធអីភិក្ខុសាមណេរណាមិនយកចិត្តដាក់ទុកដាក់ថែរក្សាត្រូវទោសសាមណេរត្រូវតនកម្មភិក្ខុត្រូវបាត់ទុកគាត់ហើយព្រះអង្គថាបើភិក្ខុសាមណេរណា ឃើញពិខុផងគ្នាមានអាពាធហើយជួយមើលថែប្រៀបដូចជាបានមើលថែតថាគតដែរអញ្ចឹងណាអញ្ចឹងបានអាត្មាចេះតែឃើញលោកអាពាធអីជាងកាលយើងជាការបង្ហាញឲ្យឃើញថាសង្គមសង់អត់ចេះជួយ គ្នាបាត់ហើយរហងៃបើលោកចេះជួយគ្នាវាមិនបាច់មិនបាច់លោក ខ្លួនឯងនឹងទៅប្រកាសសុំជំនួយទេអាចលោកដតីដតីនឹងជួយគ្នាទៅណា លោកដតីដតីក្នុងសហគមន៍មួយគ្នានឹងប្រាប់ញាតញោមទៅព្រះអង្គហាមអារោហ្នឹងរោដើម្បីខ្លួនឯងតែអារោដើម្បីខ្លួនឯងតែព្រះអង្គហាមបើបើរោជួយគេព្រះអង្គមានហាមណាអត់ហាមទេអញ្ចឹងញាតញោមស្គាល់អាត្មាតាំងពីយូរមករបៀបអាត្មារោរោស្អីទោះមានលោក ណាអាពាតឬក៏ជួយនៅនេះនោះបានអាត្មារោឃើញទេបើដើម្បីអាត្មាខ្លួនឈឺផ្ទាល់ដែលលឺអាត្មារោទេវាមិនមែនជារឿងត្រូវធ្វើអារឿងខ្លួនឯងហ្នឹងក៏ប៉ុន្តែបើរោដើម្បីគេអត់ខុសទេ ហ្នឹងព្រោះវាមានបានស្អីមកសំដីខ្លួនយើងអញ្ចឹងបើយើងគិតគេទៅគេគិតយើងទៅវិញទៅមកទៅសង្គមនឹងវាមិនពិបាកទេបានហេតុអីបានជាលោកឈឺមិនដែលឃើញលោក លោកជួយគ្នាឃើញតែប្រសក់អ្នកជួយខ្វល់ខ្វាយទៅវិញវាជាការបង្ហាញថាលោកអត់ចេះសាមគ្គីគ្នាអញ្ចឹងណាមិនបាច់និយាយក៏គេដឹងដែរប្រះអាយុរៀងខ្លួនបរិស័ទតិចបរិស័ទច្រើនណារស់រស់ណាងាប់ងាប់ទៅ ចឹងហើយបានជានៅក្នុងសមាគមធម្មកថានឹងចង់រួបរวมគ្នានឹងដើម្បីអីដើម្បីយើងវាមិនមែនតែរឿងធម៌វិន័យអីរួបរวมសាមគ្គីគ្នារឿងមានបញ្ហាអីយើងជួយចែកម្លែកគ្នាទៅហើយហើយពិសេសទៅទៀតហ្នឹងធម្មកថានឹងវាមិនចាំបាច់ទៅរែកពុនរលុយឯណាទេគណៈបើកមាត់តែបន្តិចទៅយកមើលណោលោកឈឺណោជួយមើលគាត់លោកផងអីបន្តិចតិចបើកចិត្តតែបន្តិចប៉ុណ្ណឹងវារស់បាត់ហើយ បញ្ហាកំណាញ់បរិស័ទមិនព្រមប្រាប់កំណាញ់បរិស័ទទៅទៀតមិនមែនតែលុយខ្លួនឯងកំណាញ់លុយបរិស័ទរបស់ខ្លួនឯងទៅទៀតអាហ្នឹងហើយដរធានអឺចន្ទរិទ្ធសេនកណាសុំសួរបន្តិចឃើញក្នុងសភៅទស្សនវិជ្ជា ពិភពលោកព្រះពុទ្ធសាសនា សរសេរថាចង្ហាន់នេជន មានឆ្នាំពុលតើពិតឬទៀនកណ្ណាមានមន្ទិលចិត្តស្មានទៅព្រោះអាពាធរបស់ព្រះអង្គវារើឡើងក្រោយពេលដែលបរិភោគឆាន់ចង្ហាន់នេជនដល់ហើយទៅក៏ចេះតែគិតទៅមានពីណាទៅកើតតន់នោះទៀតពិតថ្ងៃបរិណិព្វានព្រះអង្គកំណត់តាំងពី3ខែមុនមកម្លេះ ថ្ងៃមៀកពេញបរមីព្រះអង្គមិនជាកមួយអនន្តថា3ខែទៀតតថាគតបរិណិព្វានហ៎ហើយរោគធ្លាក់ឈាមនឹងធ្លាក់តាំងថ្ងៃនោះមកម៉េះពេលវាដល់កំណត់មកវាធ្លាក់ទៀតទៅធ្លាក់ឈាមតាំងខែមៀកមកម៉េះវាមិនទៅឆានរបស់នាយជននឹងទេអានេះជាវិភាគឲ្យវា logic ទៅប៉ុន្តែយកស្អីមកកំណត់នោះវាគ្មានទេ Mm-hmm. ហើយជាចនាសួរថាតើនៅមនីរតនារាម មាន បរិស័ទទៅបោះបាយបិណ្ឌឬទេតើក៏បោះបោះប្រឡាក់វិហារធ្វើឲ្យកខ្វក់វត្តនោះមានប្រយោជន៍អីដល់ញាតដែលចែកឋានតើគូនាំគ្នាធ្វើបន្តរយ៉ាងណាអញ្ចឹងឆ្លើយម្ដងមួយថាមនីរតនារាមមិនដែលធ្វើទេតាំងពីកើតជាមណ្ឌលរហូតដល់ក្លាយជាវត្តមកនឹងដែលធ្វើទេ Mm-hmm. ហើយបោះទៅប្រឡាក់វិហារអញ្ចឹងវាមានប្រយោជន៍អីដល់ប្រែតរឿងប្រឡាក់វិហារហ្នឹងអត់មានអីប្រយោជន៍ដល់ប្រែតវាមានទោសខ្លួនឯងហ្នឹងទោសខ្លួនឯងត្រង់តែធ្វើឲ្យកក្រិចហ្នឹងវាមានទោសហើយគួរនាំគ្នាធ្វើតទៀតទេបើអ្នកយល់ហើយមិនបាច់ធ្វើប៉ុន្តែបើតំបន់ណាមិនយល់ទេអ្នករៀបចំគួររៀបចំយ៉ាងណាកុំឲ្យវាអាក្រក់មើលពេក កែតម្រូវទៅហៅថាបដិរូបទៅណាបដិរូបធ្វើមិនស្អាតឲ្យមកជាស្អាតវិញមកនឹងបើជើងឈប់មិនបានព្រោះវាជាប្រពៃណីខ្មែរដូចខ្មែរថាអត់មាន ពាក់ព័ន្ធនឹងពុទ្ធសាសនាទេណាអត់មានពាក់ព័ន្ធទេរឿងឲ្យតែរឿងកម្មវិធីទាំងអស់អត់មានពាក់ព័ន្ធនឹងពុទ្ធសាសនាទេអត់មានពាក់ព័ន្ធនឹងធម៌វិន័យទេ គឺជារឿងប្រពៃណីសុទ្ធតែម្ដង បើយល់ហើយមិនបាច់ធ្វើទេយល់ហើយមិនបាច់ធ្វើទេនឹងចម្លើយមួយយល់ហើយមិនធ្វើគឺល្អហ្មងក៏ប៉ុន្តែបើចាំបាច់ថាបើឈប់ម្ដង បាតកម្មពេញវត្តឧទាហរណ៍អញ្ចឹងណាកន្លែងខ្លះបើរឿងផ្អាកត្មងទៅត្រូវគេចោតត្រូវគេខឹងត្រូវគេបាតកម្មជេរបចោប្លង់ដុំដីពេញវត្តអីចឹងអាស្រួលវាទៅកែវាម្ដងតិចម្ដងតិចទៅ របស់បលៈពេញវិហារអញ្ចឹងយើងទៅក្រាលតណាតណៃបន្តិចបន្តួចធ្លាប់អស់10គីឡូបោះតែ1គីឡូអញ្ចឹងទៅកែកែកែបយលកែបយលកែបយលរហូតដល់មនុស្សមានអីថ្មីមកជំនួសឲ្យដឹងវត្ថុបំណងរបស់ពពែបរោះយើងថាឲ្យមនុស្សមកវត្តហ្នឹងមិនមែនរឿងបោះបាយបាត់ហ្នឹងទេ ចង់អប់រំមនុស្សទេដូចជាពាក្យថាបើយើងអត់មានសិលទេបោះទៅប្រែតប្រែតមិនបានទទួលទេអានេះមានបរិញ្ញាប្រែតអីបរិញ្ញាមនុស្ស ប៉ុន្តែគាត់មិនដឹងរកវិធីអីមានតែកុហកអញ្ចឹងទៅអញ្ចឹងឲ្យមនុស្សនឹងមានសិលទៅណាកុំឲ្យសម្លាប់កុំឲ្យលួចកុំឲ្យប្រព្រឹត្តខុសក្នុងកាមកុំឲ្យប្រព្រឹត្តកាមេអញ្ចឹងទៅគាត់កុហកប៉ុន្តែមែនតែនទៅគ្មានឲ្យ ប្រែតណាទេវិធីបោះបាយបិណ្ឌធាតពិតអ្នកបកើតគ្មានគិតរឿងប្រែតឯគិតតែប្រែតនោះរស់នេះដាច់សិលប្រព្រឹត្តលហេមលហាមដូចប្រែតនេះប៉ុន្តែគាត់យកអាប្រែតមើលមិនឃើញមកបលាចអាប្រែតបច្ចុប្បន្ននេះ ហ្នឹងហើយគោលគំនិតរបស់គាត់ចង់អប់រំប៉ុន្តែខ្វះពិធីទៅក៏ធ្វើជាពិធីអញ្ចឹងទៅឲ្យទៅស្ដាប់បារាស្ដាប់អីអញ្ចឹងទៅប៉ុន្តែបើយល់ហើយបើយល់ច្បាស់ហើយមិនបាច់ទេសិលក៏នៅតែរសាអញ្ចឹងទៅ បារាក៏សិក្សាឲ្យយល់អញ្ចឹងទៅ បានអានឹងអស់ហើយទៅបោះបាយទៅស្អីទៀតអាបាយហ្នឹងគ្រាន់តែធ្នាក់ដែរធ្នាក់អាប្រែតបច្ចុប្បន្ននេះបើយកប្រែតមើលមិនឃើញហ្នឹងមកបន្លាចទៅ រឿងរឿងប៉ុណ្្នឹងទេបោះបាយត្រៃបោះបាយឲ្យប្រែតហ្នឹងហើយបើអ្នកយល់ហើយមិនបាច់ធ្វើ មិនបាច់ធ្វើគឺល្អប៉ិនមិនបាច់ធ្វើមិនមែនយើងមិនចម្រើនគុណធម៌ទេគឺយើងត្រូវចម្រើនគុណធម៌ស្អីដែលបុព្វបរោះយើងនឹងចង់ឲ្យយើងមានដូចជាមានសិលណាឲ្យយើងចេះរឿងវិន័យស្អីខ្លះហ្នឹងយើងត្រូវចេះអាហ្នឹង អញ្ចឹងបើវត្ថុបំណងនៃការទៅបោះបាយហ្នឹងឲ្យចេះអាពីរហ្នឹងឲ្យមានសិលឲ្យស្ដាប់ធម៌ឲ្យប្រព្រឹត្តល្អឲ្យចេះបរាបានអស់ហើយហ្នឹងវត្ថុបំណងហ្នឹងបានអស់ហើយហ្នឹងចាំបាច់ទៅបោះបាយស្អីទៀតព្រោះអាបោះហ្នឹងគ្រាន់តែគ្រឿងប្រឆោតតើឥឡូវបើយើងបានសិលហើយយើងបានចេះបរានឹងហើយទៅបោះស្អីទៀតនាំតែខាតហើយវាប្រឡាក់វត្តទៀតផង Ahem. ចឹងសំណួរពីពីថ្ងៃមុនហ្នឹងមកបើទៅមើលឃើញប៉ុណ្ណឹងហើយសូរិយាក៏អស់ស្ដង់គុតរលត់រស្មីហើយបាក់សាបាក់សីក៏បញ្ចេញសម្លេងកាន់តែខ្លាំងអឺហើយក្នុងពោះអាត្មាហ្នឹងក៏បុកផាំងផាំងថាវិទ្យាអញ្ចឹងមិនបន្តទៅទៀតទេសូមបញ្ចប់ ត្រឹមប៉ុណ្ណេះហើយក្នុងហ្នឹងបើមានសំណួរដែលកើតឡើងដែលអាត្មាមិនបានមើលអាត្មានឹងយកទៅមើលមានពេលអាត្មានឹងឆ្លើយទៀតបងសម្រាប់ពេលនេះខ្ញុំកណាអាត្មាសូមនមស្ការលានិងចម្រើនពរលាដល់តែថែមពាក្យខ្ញុំហើយនឹងចង់បានមកខ្វះបាត់វាច្បល់បាត់សុក នឹងនៅពីមុខរហូតវាអត់ដែល មានពិតប្រកបទេ ធៀបពិតអ្នកយើងមានប៉ុណ្ណឹងមកយើងមានសម្បត្តិគូសុកហើយអាសុកសន្មត់ហ្នឹងគូហើយប៉ុន្តែយើងអត់ចេះគិតអត់ចេះទទួលយកព្រមសុកជាមួយវាទៅកើតទុករហូត មួម៉ៅមួម៉ៅក្តៅក្តៅរហូតមែនទេចឹងមែនទេហ្នឹងហើយដូចញាតិញោមមកនៅនេះមានក្តៅទេមានក្តៅចិត្តទេចិត្តហ្នឹងមានក្តៅទេហីអត់ច្រឡំហ៎ ពេលខឹងពេលអត់ពេញចិត្តពេលទៅចិត្តមានទេមានទេសភាពបែបហ្នឹងមានទេមាននឹងដល់រៀនធัวបញ្យលហ្នឹងហើយណាមានឆ្លើយត្រង់ត្រង់មកហ្នឹងហើយនឹងមិនជួយបានឆ្លើយត្រង់មិនជួយបានតោះចិត្តរឿងមិនដូចចិត្តកើតឡើងគេធ្វើមិនត្រូវចិត្តមានទេមានហ្នឹងហើយទុកប៉ុន្តែបើគេមើលយើងវិញអញញឹមញឹមអញ្ចឹងណា មើលទៅដូចសុកអាមែនទេហ្នឹងហើយហ្នឹងគ្រាន់តែយើងមើលឃើញទេអូអ្នកនៅស្រុកខ្មែរអីគាត់មើលទៅអ្នកអូស្ត្រាលីហ្នឹងសុកអាមើលទៅអ្នកនៅអាមេរិកហ្នឹងសុកអាមើលទៅប៉ុន្តែវត្តខ្លះឆ្លោះគ្នា20ឆ្នាំមិនតាន់ឈប់ឆ្លោះឡើយឆ្លោះគ្នារហូតដឹងចែកវត្តជាពីរហ្នឹងមានសុកអីប៉ុន្តែ បើនិយាយពីរដ្ឋដែលគេ គ្រប់គ្រងយើងបើយើងនិយាយពីសភាពទូទៅ តាមពិតយើងល្មមរស់ជាសក់បាត់ទៅហើយមែនទេចាស់មាន pension ទៀតណាមែនទេល្មមទៅសក់ល្មមទៅសក់ប៉ុន្តែដល់អាគិតវាអត់ត្រូវវាអត់បានសក់អញ្ចឹងធម្មជាតិដូចម្ដេចដែលដែលជីវិតយើងហ្នឹងអ្នកប្រាជ្ញទាំងឡាយលោកមើលទៅ បើអាសុកសន្មត់ហ្នឹងលោក មើលឃើញថាលមមទៅសុកហើយប៉ុន្តែយើងចេះតែកើតទុកខ្វះសុកឬក៏ខ្វះអីទេពិតអាខ្វះសុកហ្នឹងគ្រាន់តែជាផលទេខ្វះពិតប្រកបគឺខ្វះបញ្ញា ខ្វះការគិតត្រូវដល់ទៅខ្វះការគិតត្រូវខ្វះសមាធិរឿងដែលគួរសុកសោះវាទៅ ជាកើតទុកបាត់ កលឹះតន្តិចបន្តិចពពុតប្រាប់មនុស្សយើងកលឹះតន្តិចបន្តិចទេដូច្នេះអាត្មាលើករឿងហ្នឹងញាតិញោមទៅវត្តសូមឲ្យបានទុកថាវត្តហ្នឹងជាសាលារៀនជាកន្លែងដែលទៅបង្កើតបញ្ញា បង្កើតការយល់ត្រូវយល់ត្រូវកាន់តែច្រើនគំនិតល្អកាន់តែច្រើន ភាពតបប្រមល់កើតទុកផ្លូវចិត្តហ្នឹងក៏កាន់តែ ចិត្តរបស់យើងកាន់តែមាន freedom កាន់តែមានសេរីភាពក្នុងការគិតក្នុងការពិចារពិចារណាចឹងបានអ្នកគៀកកិតនៅក្នុងបរតនត្រ័យជាងគេគឺប្រសងនេះឯងហើយមិនអាចបដិសេធបានទេថា ការសិក្សាសិលសមាធិបញ្ញានឹងមិនមែនជាទូនាទីរបស់ភិក្ខុសង្ឃនិយាយនេះខុសធ្ងន់ណាស់ភិក្ខុសង្ឃមានទូនាទី នៅគៀកកិតដឹង ប្ររតនត្រ័យជាងបរិបរិស័ទដូច្នេះភិក្ខុសង្ឃនេះប្រៀបដូចជាទាហានចឹង ព្រះរាជា គឺជាធម្មរាជាឬក៏ដោយព្រះសម្មាសម្ពុទ្ធពុទ្ធជាធម្មរាជាព្រះសង្ឃនេះដូចជាសេនាបតីឬក៏ជាទាហានឃើញទេដូចសរិបុត្រព្រះអង្គឲ្យពនាមថាម៉េចធម្មសេនាបតី មេតប ព្រះពុទ្ធជាធម្មរាជាឃើញឃើញព្រះអង្គរៀបរបៀបទេសរិបុត្រជាអគ្គសាវកស្ដាំនឹងគឺជាសេនាបតី ជាធម្មសេនាបតីមេតបធัวព្រះពុទ្ធស្ដេចធัวសរិបុត្រមេតបធัวអាត្មានេះកូនទាហានធัวញាតញោមពជាបរិស័ទធัวអញ្ចឹងអ្នកណាដែលមានកតបកិច្ចធំជាង ប្រជាជន ក្នុងការការពារជាតិទីហ៊ានមន្ត្រីរាជការមែនទេអ្នកមានតំណែងអ្នកមានទួនាទី ជាពិសេសទីហ៊ានអញ្ចឹងទីហ៊ានមិន អាចនិយាយបានឡើយថាទេទួនាទីការពារជាតិនឹងមិនមែនរបស់ខ្ញុំទេរបស់ប្រជាជនទេមិនអាចនិយាយអញ្ចឹងទេប្រជាជនមានសិទ្ធិស្រឡាញ់មែនប៉ុន្តែគាត់ធ្វើការងារផ្សេងគាត់រស់ស៊ីគាត់បងពុនជូនរដ្ឋអានឹងក៏ជារឿងរបស់គាត់ គោរពច្បាប់បងពុនជូនរដ្ឋដូចញាតិញោមយើងបរិស័ទដូចប្រជាជនអញ្ចឹងបានទទួលនៅអាវ៉ាតបានទទួលការគ្រប់គ្រងដោយដោយការផ្ដល់ឲ្យចំណេះដឹងពីប្រសងទៅហ្នឹងបើប្រៀបជាមួយនឹងប្រជាជនវិញដូចពេលប្រកេនចហានលោកដូចបងពុនជូនរដ្ឋចឹងដូចគ្នាចឹងញញុំប្រៀបមកបើមិនចឹងមែនទេហ្នឹងហើយរដ្ឋនឹងយកលុយទៅណាយកលុយទៅ survive របស់យើងវិញហ្នឹងឯង លោកឆានហើយយកកម្លាំងទៅណាយកទៅរៀនសូត្រយកទៅបដិបត្តិបានចំណេះដឹងមកបើយល់ញាតញោមវិញទៅទាំងអស់គ្នាអញ្ចឹងអ្នកមានទួនាទីសំខាន់ក្នុងការការពារខ្វល់ខ្វាយពីបរិស័ទខ្លាចបរិស័ទយល់ខុសនឹងគឺប្រសងនឹងឯងចឹងបានទួនាទីរបស់ភិក្ខុសង្ឃក្នុងវិដកលេខ19ហ្នឹងត្រាស់ថាមាន6ទី1 ហ៊ានមកបយលបរិស័ទនឹងមិនអោយធ្វើស្អីដែលខុសឯងអោយតែខុសគឺហ៊ានប្រាប់ថា មិនអោយធ្វើខុសហ៊ានប្រាប់ទី2មិនមែនក្រណហាមទេបង្ហាញកលឹះថាអ្នកផ្លូវល្អធ្វើអញ្ចឹងត្រូវតែហ៊ានប្រាប់មកញាតិញោមប៉ិនបើសិនជាលងនៅក្នុងលៀបសការៈអត់ហ៊ាននិយាយខ្លាចវាស្ងួតឆ្នាំង ហ្នឹងហើយអញ្ចឹងបានពាក្យខ្ញុំណាតែងលឺគេថាម៉េចវិន័យក្រៀមផ្លោកតែរោគឆ្អែតពោះតាធ្លាប់លឺហ្នឹងហើយខ្ញុំពាក្យហ្នឹងវិន័យក្រៀមផ្លោកមានន័យថាគោរពប្រតិបត្តិតាមវិន័យពេកគេអត់ចូលចិត្តអត់ចេះបញ្ចោអត់ចេះស្រោចទឹកអីចឹងណាឧទាហរណ៍មិនថាលោកតាទេអត់ចេះអញ្ចឹងគេមិនសូវមកទេវិន័យទៅជាក្រៀមផ្លោក ក្រៀមផ្លោកនេះវាអត់អីឆាន់អ្នកវិន័យនោះណាដល់តែរោកតែរោកនេះវាឆ្អែតពោះចេះតែសោតធัวម៉ាម៉ាយកទៅសងទៅអាហ្នឹងសបោញញឹមសម័យតិចមើលពុទ្ធសាសនានឹងវិន័យទៅព្រោះអស់វិន័យតើអស់វិន័យអស់លោក ប្រព្រឹត្តតាមធម៌វិន័យទៅអស់ហើយមានស្អីទៀតញញឹមសាពះលោករាល់ថ្ងៃនៅដោយសារអ្នកឃើញកំហំខំហ្នឹងគិតថាលោក មានវិន័យមានអីផងទេ កាលសម័យពពុទ្ធកសបៈបរិណិពានទៅលោកអ្នកស្រឡាញ់ធម៌វិន័យពិតប្រកបហ្នឹងនៅក្នុងស្រុកអត់បានញាតិញោមអីមកជាសម័យឃើញស្រុកយើងចឹងដែរតិចទៀតទៅ អ្នកចង់គោរពចង់ធម៌វិន័យអីត្រឹមត្រូវហ្នឹងវាទៅជាមនុស្សចាក់កពាត់វាទៅជាមនុស្សត្រូវគេធ្វើបាបហ្មងហើយយើងចង់បានចឹងដែរយើងចង់បានចឹងដែរ ប៉ិនវាអាចទៅអញ្ចឹងណាបើតាមស្ថានភាពរាល់ថ្ងៃហ្នឹងបើយើងមិនលើកកម្ពស់ធម៌វិន័យរបស់ពុទ្ធហ្នឹងទាំងអស់គ្នាទេអ្នកណាលោកណាបួសដើម្បីប្រព្រឹត្តធម៌ល្អហ្នឹងរស់នៅពិបាកហ្មងត្រូវគេសកត់ហ្មងហើយបើអាត្មាគ្មានបទពិសោធន៍មកអត់និយាយអាត្មាគឺសកត់រហូតបើងើបក្បាលដល់ថ្ងៃណាគ្រាន់តែយើងចង់គោរពតាមធម៌វិន័យសោះក៏គឺសកត់យើងចង់រស់ចង់ថប់ទៅហើមងាប់ចង់រស់ដីនៅអត់បាននិយាយមែនទេណា ហ្នឹងហើយបើព្យាយាមតិចបើមិននិយាយរួមបើមិនដាក់ជីវិតទេអាត្មាងើបអត់រួចទេដាក់មកងប់ងល់តាតោះចឹងហ្មងបានទៅរួចហើយសួរថាយើងទៅធ្វើបាបអីគេ យើងគ្រាន់តែនិយាយពិតសោះយើងគ្រាន់តែចង់បលិចធោពពុតពិតឲ្យគេដឹងសោះកុំថាមនុស្សនិយាយត្រង់រស់ស្រួលរស់ស្រួលឯងរួមស្រួលឯង ហ្នឹងហើយព្រោះអីព្រោះពាក្យពិត វាតែងតែប៉ះពាល់មុខរបរវាតែងតែប៉ះពាល់មុខរបរមុខរបរគេនឹងហ៊ាននិយាយចឹងដោយសារនៅនឹងលោកអត់ស្រោចទឹកណាមិននិយាយស្រោចទឹកដែរមិននិយាយហ្នឹងហើយហើយដូចបងគ្រូលោកលើកមកមិញហ្នឹងថា ញាតិញោមឲ្យតែឃើញលោកទេដឹងតែធัวទាំងអស់ដូចចឹងយើងខំពយល់មានហេតុផលយ៉ាងណាក៏ដោយឲ្យតែមានលោកណាល្បីមួយមកថាទេអានេះគេចេះទៅទៅបាត់ទៀតអស់លីងព្រោះអីយើងទាំងអស់គ្នានឹងកើតមកនឹងវាមិនមែនកើតមកតួបញ្ញាជាបច្ច័យធំទេពីព្រោះអវិជ្ជាជាបច្ច័យធំ យើងកើតមកដំបូងយើងគ្មានចេះអីទេ យើងចេះនិយាយរាល់ថ្ងៃ យើងចេះគិតរាល់ថ្ងៃកើតពីការប្រឹងទាំងអស់មែនទេកើតមកភ្លាមយើងចេះគិតទេយើងកើតពីអវិជ្ជាអញ្ចឹងទំនាញនៃការដើរខុសហ្នឹងវាមាន ទំនាញខ្លាំងណាស់មើលតែរបស់ហ្នឹងឯងរបស់ស្រាលហោះទៅងាយរួចទេតែប្រឡែងបន្តិចធ្លាក់ក្ដុកលើ gravity ទំនាញផែនដី វាទាញមកវិញ ធម្មជាតិអញ្ចឹង អាខំយឺតឲ្យល្អនោះយឺតហ៎មែនមែនយឺតទេចឹងចង់បញ្ជាក់សាងឡើងវិញយើងអត់មានម៉ោងសួរសំណួរអាត្មាខាន់សរុបមកថាដែលយើងនៅតែបន់ស្រន់យើងនៅតែសុំសុខពីលោក ដោយមិនរៀនធัวមិនស្វែងយល់ពធរបស់ពពុទ្ធហ្នឹងណាមិនមែនមកពីយើង ខ្វះសុខ directly ទេយើងខ្វះធម្មជាតិមួយយ៉ាង គឺបញ្ញា ណាគឺការយល់ដឹងដូចអាធ្លាប់លើកឧទាហរណ៍រឿងមួយចឹងរឿងតាមម្នាក់គាត់រត់អដែងអទេសសេះហ៎គាត់ចិញ្ចឹមជីវិតដោយរត់អទេសសេះដល់ពេលគាត់ប្រឡែងសេះឲ្យស៊ីស្មៅតា សេះហ្នឹងវារត់ចូលទៅព្រៃបាត់ទៅគាត់សោកសៅគាត់ គាត់ស្ដាយគាត់យំដឹងបានអីទៀតបើមានតែសេះមួយហ្នឹងរត់បានទិញមហូបទិញអីចឹងណាណារបស់សំខាន់គឺរបស់ដែលវាចាំបាច់មិនបាច់ថាថ្លៃឬថោកទេឲ្យតែជាតម្រូវការគឺវាសំខាន់ណាបានតែ2 3ថ្ងៃវាមកវិញស្រាប់តែបានប្តីមួយមកអាសេះហ្នឹងណាអូគាត់អើយអគាត់សរសើរគាត់ មេសេះគាត់នឹងឆ្លាតទៀតអីចេះទៅរកប្តីណោះកុំទៅវា បាត់ទៅព្រៃកុំអីមិនបានអាសេះថ្មីនឹងមកឯងកាលណាប៉ុណ្ណឹងវាឆេង បាត់ពីមុនថាបាត់សេះហ្នឹងវាកើតទុកឥឡូវវាមិនមែនបានមកវិញទៅសេះហ្នឹងវាដោយអាឈ្មោលមកមួយទៀតចឹងវាមិនមែនដំណើរសេះទៅដំណើរសេះមកទេដំណើរយើងគិតនឹងមិនខ្មិចឃើញទេពុទ្ធផ្ដល់ទៅកន្លឹះនៃការគិតទេ ហើយដល់កូនបានអាសេះសហ្នឹងមកសេះឈ្មោលសុបាយកូនគាត់ឡើងជីសេះសេះហ្នឹងមានតន់រៀបណាធ្លាក់បាក់ជើងបាត់គាត់ខឹងទេណាចង្រៃយកគុំតែអាសេះចង្រៃហ្នឹងមកគុំអីកូនគាត់អត់បាក់ជើងឯងឃើញទេប៉ិនដល់គប់ជួនពេលហ្នឹងគេបង្កើតដេញកម្មវិធីចាប់ទៅធ្វើទៅហ៊ាននោះ អូសុខភាពល្អជើងនៅល្អគេចាប់ទៅធ្វើទាហានសម័យរដ្ឋកម្ពុជានោះអឺគាត់ឡើងកាត់ទុកវិញគាត់ថាកុំតកូនបាក់ជើងកុំអីទៅទាហានងាប់បាត់ឥឡូវយើងមើលរឿងរឿងវាមានដំណើររបស់វាវាត្រូវកើតមិនវាកើតចឹងហើយប៉ុន្តែសំខាន់ថាយើងកើតមិនយើងទទួលមិននៅពេលដែលវាមកដល់ជីវិតរបស់យើងឃើញទេ រឿងរឿងសេះទៅព្រៃហាមបានទេរឿងវានាំសេះមកហាមបានទេរឿងកូនបាក់ជើងហាមបានទេរឿងគេចាប់ទៅទាហានហាមបានទេរឿងខាងក្រៅវាកើតធម្មតាដូចខ្យល់ដូចភ្លៀងដូចស្អីស្អីចឹងដូចយើងធ្វើវត្តនេះជាឧទាហរណ៍កាន់តែច្បាស់ថា វាអត់សំខាន់ថាមេឃហ្នឹងក្តៅមិនឬក៏ខ្យល់មិនភ្លៀងមិនទេសំខាន់ថាតើយើងធ្វើដបូលមិនមែនមែនលោកតា ហ្នឹងហើយវាមិនសំខាន់ខាងក្រោមនេះដីកកិចមិនទេសំខាន់តែទៅយើងក្រាល floor មិនតែក្រាលចិត្តអង្គុយស្រួលហ៎ដីដីទៅដីនៅក្រោមនោះដីនៅតែដី តែយើងរៀបចំមិនជីវិតយើងដូចគ្នាពពុតបង្រៀនយើងណាគឺបង្រៀនរៀបចំ ដើម្បីទទួលរឿងដែលមកតាមភ្នែកតាមតិចតាមចំោះតាមដាតតាមកាយតាម ចិត្តគិតត្រូវតែបន្តិចសុកហ្នឹង ហើយអត់លុយចាយកុំទៅរកលោកស្រោចទឹកទៅធ្វើការងាយពពុតប្រាប់តាអលវកយៈសួរព្រះអង្គសួរថាតើគេក៏បីរត់ទ្របបានដោយសារអីទៅព្រះអង្គព្រះអង្គមិនដែលថាម៉ោះអាត្មាឲ្យចែកកាច់ចេះចេះចេះអត់ទេព្រះអង្គថាឧទ្ថាតាវិនតទេធនឹងណណាព្យាយាមបំពេញកិច្ចការងារមិនខ្លាចក្តៅមិនខ្លាចនឿយហត់ប្រកបជារលុយបាន ហើយនរណាវាវាត្រង់ជាងពុទ្ធទៀតដែរឥឡូវហ្នឹងហើយយើងលេងរស់ស៊ីអត់បានទៅលោកស្រោចទឹកហើយលោកអត់ទៅផ្ទះនៅស្រោចស្រោចអស់ផ្ទះដោយលោកទៅគិតមិនដូចថ្មអីថ្មនេះរាល់ថ្ងៃបានអានេះទេណាមានកន្លែងនៅនៅអូស្ត្រាលីហ្នឹងមិនបានអានេះទេណាមានកន្លែងនៅដោះតានេះចេញ homeless homeless លោកតាស្រោចទឹកក៏ដោយ ដោះតានឹងចេញមើលបំ homeless បានពពុទ្ធព្រះអង្គបង្រៀនពីការខ្សែគប់យើងចង់ចេះអីទៅរកមនុស្សបែបហ្នឹងឥឡូវចង់ចេះធ្វើ business ទៅរកអ្នកជំនាញ business អចង់ចេះអភិធម្មមករកគ្រូអភិធម្មចង់បានបែបណាខ្សែគប់មនុស្សបែបហ្នឹងចង់ចេះអីទៅរកគ្រូហ្នឹងហើយវាត្រង់អីលើសនឹងទៀតមែនទេ ហើយដល់ពេលយើងបង្កើតមុនអាគមដើម្បីស្ដោះផ្លុំដើម្បីស្អីលេងស្ដោះតែមួយម៉ូតហ្នឹងហើយបានសម្រេចគ្រប់យ៉ាងមិនកើតញាតិញោមពេទ្យជំនាញបើពេទ្យថ្មិញមើលបានតែថ្មិញនេះមែនទេបើបើបើតន់តែពេទ្យ dentist ហ្នឹងមើលបានតែថ្មិញឯងហើយបើខាង cancer គេមើលតែ cancer ទេហើយបើបង្កើតជាជំនឿនៅក្នុងចិត្តវិញលេងស្រោចមួយមុខឲ្យជាគ្រប់យ៉ាងឲ្យវាបានគ្រប់យ៉ាង បានទេមើលទៅបានទេញញឹមថាដឹងថាវាមិនបានដែរប៉ិនវាកម្លាំងចិត្តនេះវានៅអានតិចនឹងទៀតអានតិចហ្នឹងឯងចង្រៃធំហ่ะព្រោះយើងអត់ទុកចិត្តខ្លួនឯងពពុទ្ធបង្រៀនឲ្យយើងទុកចិត្តខ្លួនឯងហ្នឹងហើយដោយមិនដេចថាពុទ្ធបរិស័ទបរិស័ទរបស់ពពុទ្ធបរិស័ទរបស់អ្នកប្រាជ្ញមិញ លោកលើកមិញថាកពូលអ្នកប្រាជ្ញជាសាស្តាអញ្ចឹងអ្នកអង្គុយចិត្តអ្នកប្រាជ្ញសំហ្នឹងជឿឆោតឆោតអញ្ចឹងវាមិនសមវាមិនសមដូចមាសអញ្ចឹងរបស់ថ្លៃយកសកៃដូងអីទៅទៅវិចវាមិនសមទេវាទៅប្រអប់ឲ្យវាស្អាតបន្តិចអញ្ចឹងយើងមកអង្គុយចិត្តប្រពុតឲ្យវាឆ្លាតបន្តិចមែនទេអញ្ចឹងមែនទេ អញ្ចឹងដើម្បីឲ្យឆ្លាតធ្វើម៉េចងាយទេញាតិញោមរួចំណុចឲ្យឃើញថា យើងអត់តន់គ្រប់គ្រាន់ទេទាំងអស់គ្នា ទាំងអាត្មាអាត្មាមិនដែលគិតថាខ្លួនឯងគ្រប់គ្រាន់ប៉ុណ្ណឹងហើយទេសំបីអាត្មានិយាយបញ្យល់ប្រាប់ញាតិញោមអញ្ចឹងប៉ុន្តែអាត្មាដឹងថាខ្លួនឯងមិនតន់គ្រប់គ្រាន់ទេកំណត់ថាខ្លួនឯងគ្រប់គ្រាន់ហើយលុះត្រាតែជាព្រះ អរហន្តចាំពាក្យនឹងឲ្យច្បាស់ បើនៅជាពុទ្ធជនឬក៏អរិយបុគ្គលថ្នាក់ក្រោមនៅឡើយបរិយបុគ្គលមិនបាច់ទៅដាស់តឿនលោកទៀតទេលោកដឹងថាលោកមិនតាន់គ្រប់ហើយមានតែពុទ្ធជនដែលដឹងខ្លួនឯងគ្រប់អញប៉ុណ្ណឹងបានណាបាច់បដៅអញអញប៉ុណ្ណឹងបានណាគ្មានតណារួចទេអញ្ចឹងមិនញាតញោមស្ដាប់អាត្មាទេគាត់ថាហីអាប់ដេតរហូត មិនអាប់ដេតមិនរៀនរហូតមិនអាចថា ប៉ុណ្ណឹងត្រូវគ្រប់ជ្រុងទេជួនកាលយើងលើកពុទ្ធដីការបស់ពុទ្ធមកនិយាយជួនកាលអាគំនិតយើងនឹងយល់ខុសក៏មានដែរព្រោះពុទ្ធសំដែងពីការត្រាស់ដឹងយើងនិយាយកើតពីការរៀនតាមពិចារណាជួនកាលវាអត់ទៅដល់អាជំរឿនឹងផង មានតាមានធัวខ្លះពីមុនអាទេប៉ុន្តែយល់ផ្សេងនិយាយប៉ុន្តែយល់ផ្សេងដល់វិភាកទៅលើបរមត្តទោសជុំចេះសោះចឹងមានន័យថាម៉េច មិនប្រកាសថាអ្នកចេះនិយាយនឹងយល់ពាក្យខ្លួនឯងនិយាយនឹងអស់ហេចាំមិនស្មាទៅសរសេរផុសថាផ្លូវបំបែកវាមានច្រើនណាស់តែយើងចេញដំណើរទៅវាមានផ្លូវបំបែកច្រើនហើយអ្នកប្រាប់ផ្លូវយើងហ្នឹងក៏ច្រើនប្រាប់ផ្លូវខុសក៏មានប្រាប់ផ្លូវត្រូវក៏មានអញ្ចឹងយើងពិបាកសម្គាល់អត្តសញ្ញាណថាណាប្រាប់ត្រូវណាប្រាប់ខុស អញ្ចឹងវាត្រូវពឹងពាក់សំខាន់ណាស់ចំពោះការពិចារណាខ្លួនខ្លួនឯងថ្មឃើញបរិស័ទយើងដល់ច្រើនណាថ្មសង្វេគថងថាគាត់មានសារជាតិជាមនុស្សស្លូតត្រង់ខ្មែរយើងចាស់ចាស់ទៅវត្តគាត់មានសារជាតិជាមនុស្សស្លូតត្រង់ជាមនុស្សស្រឡាញ់បុណ្យឲ្យតែលឺថាបុណ្យព្រាត់ពីមាត់ពីកធ្វើបុណ្យហ្នឹងមែនមែន មានសារជាតិជាមនុស្សស្លូតត្រង់ប៉ុន្តែស្លូតអត់បញ្ញាឲ្យតែគេដឹកនាំមិនហ្នឹងគាត់ថាប៉ុនហើយពួកគាត់អត់ដែលមាន trick គាត់អត់ដែលមានល្បិចអញ្ចឹងអ្នកណាមកប្រើល្បិចដឹកនាំគាត់ខុសហ្មងក៏គាត់អត់អត់អត់បានគិតទេព្រោះគាត់មានសារជាតិជាមនុស្សល្អអញ្ចឹងអាត្មាវាទ្រាំអត់បានណាទ្រាំអត់បានឃើញឃើញមនុស្សល្អល្អហ្នឹងត្រូវ ព្រោះគេកុហកហ្នឹងថាអញ្ចឹងចោះចេះតែនិយាយហ្នឹងណាចេះតែនិយាយហ្នឹងដោយសារអញ្ចឹងព្រោះអីព្រោះព្រោះអាសារជាតិល្អរបស់គាត់ហ្នឹងមានស្រាប់អីហ្នឹងមានប្របាក់អីរាល់ថ្ងៃលឺតបុនគាត់ទៅហើយមានចាំបាច់ទៅប្រមូលគៀគោដូចសម័យព្រះអីអ្នកខ្លះមិនតន់ដឹងពុទ្ធមិនផងឥឡូវឲ្យតែឈ្មោះថាវត្តឲ្យតែឈ្មោះថាកម្មវិធីបុណ្យហ្នឹងគាត់ទៅហើយ ខ្វះតែម្យ៉ាងទេខ្វះតែការពន្យល់ឲ្យគាត់យល់ត្រូវតែប៉ុណ្្នឹងឯងអាចិតស្រឡាញ់វត្តមានស្រាប់មានស្រាប់នឹងនៅតែខ្វះខាតការពន្យល់គាត់ឲ្យយល់ត្រូវតែប៉ុណ្ណោះអញ្ចឹងបាន ថ្មីថ្មីកន្លងមកនេះអ្នកស្ដាប់ថ្មយល់ច្រើនក្មេងក្មេងចាស់ចាស់គាត់ជ្រះថ្លាដែរតែអត់សូវយល់ទេដោយសារអីក្មេងគាត់នៅក្នុង ដំណាក់កាលជ្រើសរើស ពួកគាត់មិនមែនចង់ទៅវត្តមែនទេយើងក៏អត់តន់រត់របត់អីមួយទេគាត់នៅក្នុងដំណាក់កាលដែលគាត់គិតពិចារណា ដល់ពេលគាត់យល់ថាពពុទ្ធយ៉ាងម៉េចគាត់ស្រឡាញ់ពពុទ្ធខ្លាំងមែនទែនញាតិញោមក្មេងៗដែលគាត់យល់ធัวគាត់ស្រឡាញ់អស់ពីបេះដូងរបស់គាត់ហើយគាត់យល់ថាពពុទ្ធនឹងជាបុគ្គលអស្ចារ្យបែបម៉េចក៏លេចមើលម៉ែគាត់គាត់បាក់ប្រាប់ហ្មងហ្នឹងហើយឥឡូវអារម្មណ៍មួយមានន័យថា សភាពនៃចិត្តមួយដែលយល់ត្រូវហើយក្នុងការពយល់គេពិបាកយ៉ាងម៉េចមានច្រើនថឹកដែរហើយក្មេងៗនៅគាត់យល់ឥឡូវគាត់យល់បេះដូងអាត្មាថាអូបាក់មែនតានិយាយប្រាប់គេចុះបើគេទៅនោះអស់ហើយហើយអាផ្លូវត្រូវអញ្ចេះទេអីអាត្មាក៏ចាប់ផ្ដើមយល់ប្រតិរបស់ពុទ្ធត្រង់ដែលថាហេតុអីពេលពុទ្ធត្រាស់ដំបូងបានមានមេមរតនីនោះអះព្រំព្រំពួកពុទ្ធ ធាតពិតពពុទ្ធសន្សំបារមីដើម្បីប្រោសសัตว์លោកនឹងហើយប៉ុន្តែពេលត្រាស់ដឹងធัวពិតស្រាប់តែរេរេចបតីហ្មងអេតថាគតគួរនិយាយអត់ទេណោះតើគួរនិយាយអត់ឧសัตว์លោកនឹងចង់បានសុខប៉ុន្តែរតាសាងហេតុឲ្យកើតទុកទៅអស់ហើយទៅចឹងអស់ហើយណែអាផ្លូវត្រូវនោះវាមិនចេះទេណែអាផ្លូវត្រូវនោះវាមិនចេះទេណែតើគួរនិយាយអត់ហើយបញ្ញាប្រហែលពុទ្ធនោះនៅរេរេចបតីហ្នឹងញោម បានព្រមនឹងថាម៉េចបើពិតព្រះអង្គហើយសត្វលោកមានធូលីក្រាស់នៅក្នុងភ្នែកក៏មាន មានធូលីតិចនៅ ក្នុងភ្នែកក៏មានបើព្រះអង្គមិនបរហាញទេវិនិច្ឆ័យហើយ អ្នកដែលបំរុងយល់ហ្នឹងអ្នកមានធូលីតិចមានន័យថាមានកិលេសតិចមានមេនេះតិចជាមនុស្សស្ដាប់បង្គាប់ ជាមនុស្សងាយប្រោសមានមនុស្សបែបហ្នឹងតែគ្នាដោយសារតែក្នុងសង្គមគ្មានអ្នកណានិយាយប្រាប់ ហ្នឹងហើយវានៅមានមោហៈបាំងភ្នែករបស់គាត់ហើយគ្មានអ្នកបើកវាំងនូនឲ្យឃើញតែបន្តិចទេឧទាហរណ៍ថារបស់ហ្នឹងបន្តិចទេប៉ុន្តែវាំងនូនវាបាំងអញ្ចឹងណាអញ្ចឹងរូតវាំងនូនទៅឃើញហើយគាត់មានភ្នែកស្រាប់តាប៉ុន្តែវាបាំងនៅក្នុងសង្គមនោះវាបាំងស្អីបាំងប្រពៃណីបាំងទំលាប់បាំងជំនឿបាំងពួកគេនាំគាត់ឲ្យធ្វើចេះធ្វើចុះធ្វើចេះធ្វើចុះដោយមិនដែលឲ្យគាត់ពិចារណាខុសឬត្រូវអត់ នៅក្នុងពិធីទាំងឡាយគេមិនដែលនឹងដឹកនាំញាតិញោមថាញាតិញោមត្រូវពិចារណានេះវាអញ្ចេះអត់ទេអត់មានអញ្ចឹងទេមានតែប្រាប់ថាណេះត្រូវធ្វើអញ្ចេះត្រូវថ្វាយអង្គមអញ្ចេះអឺត្រូវចងរបស់អញ្ចេះមានអញ្ចឹងក្នុងកម្មវិធីមិនអញ្ចឹងមែនទេញាតិញោមទៅចូលកម្មវិធីមិនអញ្ចឹងមែនទេមានពីណាមកអង្គុយយះបយលហេតុផលនេះកុសលវិញចេះអកុសលវិញចេះដូចមករៀនធម៌មួយលោកចឹងមានទេអត់ទេ បង្កើតកម្មវិធីមានតែប្រាប់ឲ្យធ្វើអត់មានបញ្យលទេហើយមានតែឲ្យដាក់ជឿឲ្យសុបជឿឲ្យសុបចូលច្រើនបានច្រើនចូលតិចបានតិចបណ្ដោយហើយញាតិញោមចូលទៅទិញអាដែងតណែងក្នុងឋានទេវតាហ្នឹងហើយអញ្ចឹងដើម្បីកែប្រែខ្លួនយើងណាពាក្យតកែប្រែញាតិញោមចាស់ប៉ុណ្ណាក៏ដោយក៏នៅតែកែប្រែដែរ ពីព្រោះវ័យយើងកែរាល់ថ្ងៃហើយចាស់ទៅចាស់ទៅហើយសង្ខារធននេះវាកែរាល់ថ្ងៃហើយប៉ុន្តែយើងជាប្រកាន់មមវាចូលប្រកាន់មមអាហ្នឹងហើយត្រូវព្រោះយល់ខុសវាជាទិដ្ឋិមិឆានទិដ្ឋិហើយដល់ចាប់ថាអាហ្នឹងហើយត្រូវទាំងខុសហ្នឹងអាហ្នឹងចូលអបាទានហើយគេជាប់ហ៎ហើយបើកើតជាពិធីទៀតប្រតិបត្តិទៅអញ្ចឹងទៀតអាហ្នឹងចូលសិលបតបាទានទៅនៅពេលនេះណាចងជាប់រហូត ចឹងទាំងអាត្មាទាំងអីពាក្យហ្នឹងដាស់តឿនទាំងអស់គ្នាទេទាំងអាត្មាទាំងញាតិញោមត្រូវដឹងថា ក្នុងភាពជាបុត្រជននេះมันអាចមានតែសុខទេមានទុក្ខដែរមែនទេមានទុក្ខប៉ុន្តែដែលយើងអត់រស់សុខឃើញនៅក្នុងជីវិតនេះពីព្រោះយើងខ្វះមួយយ៉ាង គឺបញ្ញាមិនតាន់គ្រប់គ្រាន់អញ្ចឹងញាតិញោមត្រូវទទួលស្គាល់ខ្លួនឯងថាខ្ញុំ បញ្ញាអត់តាន់គ្រប់គ្រាន់ទេរឿងសុខនោះបន់មកជីវិតហើយវាមិនចេះបានមកទេ ប៉ុន្តែធាតពិតសុខនៅក្នុងជីវិតយើងស្រាប់អីតាសុខនឹងវានៅក្នុងជីវិតយើងស្រាប់ហើយអាសុខសន្មត់នឹងយើងឧទាហរណ៍ការសម័យពលពតញាតិញោមធ្លាប់ឆ្លងកាត់ដឹងទេដឹងថាអត់បាយមិនអីញាតិញោមធ្លាប់ឆ្លងកាត់ដឹងទេធ្លាប់ឆ្លងទេបាក់ទេយើងថាអូឲ្យតែបានឆ្អែតមែនទេនឹងហើយកុំអោយតែស្លាប់ហើយអោយតែបានឆ្អែតធ្វើអីក៏ធ្វើដែរ ចិត្តយើងព្រមសុខប៉ុណ្ណឹងមែនណាបែកមកវិញមកបានឆ្អែតហើយបើបានតកង់ជីមែនទេបើបានតកង់ជីមិនដឹងមិនទេមែនទេបានប៉ុណ្ណឹងសុខហ្នឹងមែនទេប៉ុន្តែបានមកវាអត់សុខទេខ្វល់មួយកង់ហ្នឹងជីទៅដាច់ដៃដាច់ជើងឬទៅបើបានតែម៉ូម្លែតមួយគឺជាម៉ូម្លែតមួយឃើញយើងដេញក្រោយវារហូតទេឃើញដេញក្រោយវារហូតទេញាតិញោមគិត តាមតណៅរឿងហ្នឹងមើលបើនិយាយចឹងមិនមែនឲ្យញាតយងក្រទេមានចោះប៉ិនប៉ិនឲ្យមើលតំណៅរបស់វា តំណៅរបស់លោភៈហ្នឹងហ្នឹងហើយដល់អាមូម្លែតញាតខ្ញុំស្គាល់មូម្លែតណាអាត្មាកាលមាន មួយ មួយគេជិះទៅភូមិនៅភូមិស្រុកស្មាអត់មានទេឲ្យ ទៅលឺសំឡេងអាមូម្លែតមកហ្នឹងក្មេងៗមកភូមិឈួរទៅរៀបគ្នាចាំហិតវាចាំអោនហិតទីទី នឹងញញឹមដឹងដែររឿងហ្នឹងហត់ផ្សែងវាឈ្ងុយហ្មងបាទនឹងអូនេះត្រឡប់និយាយទៅក្មេងៗឥឡូវគេមិនជឿឥឡូវវាទៅឈ្ងៀមវិញហ្នឹងមែនទេបើកាលហ្នឹងឈ្ងុយណាឲ្យទៅលឺមកម្លែតមួយយូរយូរវាមកម្ដងរាប់ខែបានមកមួយដល់ចឹងទៅត្រៀមហិតមកអនទៅហ៊ីទៅហ៊ីហ្នឹងហ៎ អអីដូចជាហ្នឹងមានអាម៉ូតូមានអាការ៉េមានអាហារអីគប់អីចេញមកហ្នឹងបើបានតែមួយហ្នឹងសុកអាក្រោយមកបើបានតែប៉ុណ្ណេះសុកបានប៉ុណ្ណោះសុក ទីបំផុតបើយើងតាមផ្គប់ចិត្តវាទៅរស់សុកសុកនៅពីមុខរហូត សុកនៅពីមុខរហូត ដល់តែមេគាប្រពុតឲ្យយើងចេះរស់សុកឲ្យរស់ត្រូវត្រឹមតម្រូវការយល់ទេតម្រូវការ ដែលនៅក្នុងធម៌និយាយថាស័កសន្តោស័ក សន្តតថេសេចក្តីសន្តោសចំពោះរបស់ដែលមានជាមង្គលដ៏ឧត្តមគំប្រៀបមួយគេឧទាហរណ៍ថាឥឡូវយើងមានប្តី មានប្រពន្ធអញ្ចឹងវាវាតែងតែមានកន្លែងខុសកន្លែងទាស់មិនអញ្ចឹងហ៎ហើយតែពេលខឹងគ្នា មើលមិនដូចប្តីគេប្តីគេមួយខែមួយខែពួកបានប្រហប់ម៉ឺនឯងនោះបងភ្លើងមិនសឹងគ្រប់សុកហ៎ No អត់សុកទេ